ដែលយើងបាន លើកឡើងអំពីបញ្ហាទន្លេមេគង្គមួយអញ្ចឹងពាក់ព័ន្ធ6ប្រទេសភាគច្រើនប្រទេសនៅក្នុងអាស៊ានតែម្ដងហើយខ្ញុំក្នុងនាមខ្ញុំជាអ្នក research ស្រាវជ្រាវផងដែរក៏ធ្លាប់ debate ច្រើនផងដែររឿងទន្លេមេគង្គនេះជាពិសេសនិយាយចំបញ្ហាខ្ញុំ debate ទៅលើដនសាហុងខ្លាំងជាមួយឯកដើមដិតកិនភានិងឯកដើមប្រធានខ្ញុំផងដែរទៅបរទេសទៅអី តតាំងគ្នាក៏ប៉ុន្តែ ជាលទ្ធផលនៅតែឡាវសាងសង់នេះជាផលប្រយោជន៍របស់អ្នកនយោបាយអញ្ចឹងដនសហុងនេះវានឹងធ្វើឲ្យមានវិបត្តិទឹកទន្លេមេគង្គខាងក្រោមជាពិសេសប្រទេសវៀតណាមតែម្ដងបាទនឹងធ្វើឲ្យទឹកប្រៃសមុទ្រហូរចូលនៅពេលដែលអឺទឹកធាទឹកទន្លេមេគង្គចុះខ្សោយ ដោយសារតែដំណាក់ដំណាក់នៃដនសហុងអានៃការប្រើវរិយអគិសនីនេះ នេះយើងគ្រាន់តែជាឧទាហរណ៍មួយអន្លើទេ